ខ្ញុំនឹងធ្វើឲ្យពីទូមានគ្រប់យ៉ាងដែរបើពីទូមកស្រឡាញ់ខ្ញុំវិញពួកយើងនឹងសាងគ្រួសារជាមួយគ្នាពីទូចាំសិនណាខ្ញុំនឹងធ្វើឲ្យពីទូសម្រេចបំណងពេលនេះខ្ញុំមានគេអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺបានហើយមិនបាច់រងចាំនាងទេលែងខ្ញុំមិនលែងខ្ញុំប្រាប់ថាលែងខ្ញុំ ធ្វើអីយើងមកនិយាយជាមួយនីកាអ្នកផ្សេងមិនពាក់ព័ន្ធទេនីកាឲ្យខ្ញុំសុំទោសណារឿងកាត់ពីថ្ងៃមិញខ្ញុំមិនគួរណា ធ្វើអញ្ចឹងដាក់នីកាទេខ្ញុំសុំទោសពិតមែនណាពីទូអត់បាន ធ្វើខុសទេមិនបាច់សុំទោសខ្ញុំទេឈួតមែនគេរុញដួលចង់បាច់ចកេះហើយនៅថាអីទៀតខ្ញុំពិតជាបាន ធ្វើខុសមែន ខ្ញុំដឹងកំហុសហើយ នេះការនិយាយប្រាប់ខ្ញុំមួយម៉ាត់មកថាអត់ទោសឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំគ្មានថ្ងៃអត់ទោសឲ្យខ្លួនឯងឡើយខ្ញុំអត់ទោសឲ្យមើលភ្នែកទៅដូចជាអត់សួរខ្លួនទេអញក្តៅខ្លួនមែនយើងស្ទាបក៏បានតិចណាហុយយើងអត់កាត់អីទេចង់នៅម្នាក់ឯងមានរឿងអីជើងពួកម៉ាក់គ្នាប្រាប់គ្នាបានតា បើប្រាប់ទៅមិនមែនពួកម៉ាស់ទៀតទេរឿងអីអញ្ចឹងមិនក៏ធ្ងន់ដល់ថ្នាក់លែងជាពួកម៉ាក់នឹងគ្នាគ្មានស្អីទេមិនចង់ដឹងទេរឿងគ្មានប្រយោជន៍ផង សម្រាប់តែឯងកាត់អីឋានមានអីទេណែបុតនេះមិនក៏ឯងចាំបាច់ស្អីខ្លាំងខ្លាំងអញ្ចឹង មិនអីបានធូរខ្លះយំនឹងជាលើកចុងក្រោយហើយត្រូវអត់លើកចុងក្រោយហើយតែជាការសម្រេចចិត្តលើកចុងក្រោយ សម្រេចចិត្តលើកចុងក្រោយមិនគឺយើងនៅ តាមអង្វរពីទូម្ដងទៀតបើសិនជាគេនៅតែអត់លើកលែងយើងនឹងឈប់តាមគេទៀតដែរច្បាស់ហើយច្បាស់ បាច់ច្បាស់ល្អហើយកុំឲ្យតាមលួងគេរហូតទៅបានហើយយើងស្រឡាញ់គេយើងតាមវល់គេអញ្ចឹងហីប៉ុន្តែលើកនេះ ជាលើកចុងក្រោយហើយដែលយើងទៅតាមវល់គេនោះជួនកាលព្រមលិខិតអាចនឹងចង់លេងសើចជាមួយនឹងយើងក៏ថាបានតាមពិតទៅបែកគ្នាឬត្រូវគ្នាវាមិនមែនមកពីព្រមលិខិតទេមកពីមនុស្សសម្រេចចិត្តថាមនុស្សនឹងចង់សម្រេចចិត្តបែបម៉េច ចុះបើគ្រប់យ៉ាងអាស្រ័យលើចិត្តមនុស្សហេតុអីរឿងខ្លះយើងសម្រេចចិត្តថានៅតែអត់អាចដូចបំណងបាន ជាពិសេសរឿងយ៉ាងនឹងពិតូយើងសម្រេចចិត្តថាចង់បន្តហើយពិតូចង់បន្តជាមួយយើងអត់មនុស្សសម្រេចចិត្តបែបណា គឺបានបែបហ្នឹងហើយអញសម្រេចចិត្តថានៅ ស្រឡាញ់គេតែគេសម្រេចចិត្តថាឈប់ស្រឡាញ់អញហើយហ្នឹងបានប្រយោជន៍អីទៀតស្នេហានឹងវាកាត់ឡើងមកពីណាទៀត ហើយទោះមានព្រមលិខិតមិនក៏ជួយអីអញអត់បានដែរព្រោះអញកំពុងតែវង្វេងជាមួយនឹងមនុស្សដែលគេឈប់ស្រឡាញ់អញហើយនឹងភ្ញាក់ខ្លួនទៅនីកាម្នាក់ស្រីដែលទូរើសនឹងណាគេជាអ្នកមាន គេមានគ្រប់យ៉ាងឲ្យវាចុះអញមានអីឲ្យគេអត់អត់ទេត្រូវទេតែចឹងតែមានគ្រប់យ៉ាងឲ្យបានចឹងនឹងឈ្នះស្រីម្នាក់នោះអញចាំតែមើលទៅចង់ឈ្នះមិនគ្រាន់តែរាល់ថ្ងៃនឹងឈ្នះខ្លួនឯងបានផងហ្នឹង កុំឲ្យតែយំសស្រិះសស្រាក់លេះមិនហាមទៅបានហើយនៅចង់មកឈ្នះគេទៀតហ្នឹងលើកទឹកចិនទិញមកម្នាក់នេះត្រូវការកម្លាំងចិត្តដើម្បីទៅសាងស្នេហ៍បន្តហើយអើជាងជូនពរអញអត់សំណាងល្អហើយជូនពរឲ្យឈឺនឹងចេះចាំផងអស់ហើយគ្មានស្អីជូនពរទៀតទេឈប់យំតែអត់ចេះខ្មាស់គេទេ មកស្អីបន្តិចយំស្អីបន្តិចយំតើយូរប៉ុណ្ណាចាប់ណែអាចភ្លេចស្នេហាខ្ញុំជាមនុស្សធំ ឲ្យទូចចូលចាប់ខ្ញុំយកមកឲ្យណាយើងត្រូវជាស្អីនឹងខ្ញុំខ្ញុំមិនត្រូវការយករបស់យើងទៀតទេឥឡូវនេះយើងអត់ត្រូវជាអីនឹងគ្នាទេប៉ុន្តែយើងអាចស្រឡាញ់គ្នាម្ដងទៀតបានតាពេលទូសាក់គិតមើលមើលពេលដែលយើងស្រឡាញ់គ្នាដំបូងមិនខ្លះគ្រាន់តែម្នាក់ស្រីនោះចូលមកភ្លាមពីទូគិតថាគេល្អពីទូអាចសាក់គិតមើលម្ដងទៀតបានណាខ្ញុំរងចាំមិនរងចាំទេ ខ្ញុំមិនបកក្រោយមិនផ្លាស់ប្ដូរគឺមិនផ្លាស់ប្ដូរហើយមិនផ្លាស់ប្ដូរចុះហេតុអីពេលទៅផ្លាស់ប្ដូរពីស្រឡាញ់ខ្ញុំទៅស្រឡាញ់គេបាន ខ្ញុំបានប្ដូរទីព្រោះខ្ញុំមិនបានស្រឡាញ់យើង តាំងពីដំបូងម្ល៉េះតាមពិតខ្ញុំតាមវត្តពីទូលើហើយមែនវាលើយូរហើយមនុស្សស្រីដូចជាយើងនេះរំខាន អាត្មានិយមស្រឡាញ់គេ ចង់ឲ្យគេផ្គប់ចិត្តចង់ឲ្យគេ ធ្វើតាមនាងគ្រប់ពេលស្រឡាញ់គេតាមមិនដែលផ្ដល់ក្តីសុខឲ្យគេទេបើនាងស្រឡាញ់ខ្ញុំពិតគួរតែទុកផ្លូវឲ្យខ្ញុំដើរទៅរកអ្នកផ្សេងដែលខ្ញុំពេញចិត្តចង់នៅជាមួយគេហើយរស់នៅជាមួយនឹងគេ មិនមែនមកតោងទាមរញ៉េរញ៉ៃជីវិតខ្ញុំចឹងទេមែនខ្ញុំអាត្មានិយមព្រោះតែខ្ញុំស្រឡាញ់ពេទូខ្ញុំអត់ចង់បាត់បង់ពេទូខ្ញុំចង់រស់នៅក្បែរពេទូបើមនុស្សអស់អារម្មណ៍ទៅហើយចង់ឲ្យត្រឡប់ទៅរកគ្នាវិញយ៉ាងម៉េចខ្ញុំត្រឡប់មិនបានទេ មិនមែនអស់អារម្មណ៍ទេតាមពិតម្នាក់ស្រីនោះគេមានគ្រប់យ៉ាងច្រើនជាងខ្ញុំពីតូជ្រើសយកគេដោយសារតែពីតូសម្លឹងឃើញលុយឡានរបស់គេត្រូវអត់អឺគឺគេមានគ្រប់យ៉ាងដែលខ្ញុំត្រូវការខ្ញុំនឹងធ្វើឲ្យពីតូមានគ្រប់យ៉ាងដែរបើពីតូមកស្រឡាញ់ខ្ញុំវិញពួកយើងនឹងសាងគ្រួសារជាមួយគ្នាពីតូចាំសិនណាខ្ញុំនឹងធ្វើឲ្យពីតូសម្រេចបំណងពេលនេះ ខ្ញុំមានគេអញ្ចឹងអ្វីដែលខ្ញុំចង់បាន គឺបានហើយមិនបាច់រងចាំនាងទេលែងខ្ញុំមិនលែងខ្ញុំប្រាប់ថាលែងខ្ញុំមេកាសំឡក់ស្អីគ្រាន់តែច្រានប៉ុណ្ណឹងវាមិនងាប់ទេអញកុំអី និយាយជាមួយជាងណែមិនផ្លិចទេល្អហើយចឹងចឹងលែងចង់ជាប់មកគេទៀតហើយគេបបងចឹងហើយគេក៏ស្អប់យើងដែរចឹងមិននឹកស្មានថាចឹងល្ងងចឹងសោះវាមិនត្រូវការក្តីស្រឡាញ់ពីមនុស្សស្មោះត្រង់ដូចជាអញទេព្រោះវាជាមនុស្សអាត្មានិយមហើយអញចាំមើលតែបើអត់ពីអញទៅក៏គ្មាននរណាគេស្មោះត្រង់ជាមួយវាដែរ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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងឡាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយស្រា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនោមយូនីត្រៃប្រភេទ Premium គុណភាពស្វេដង Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុត ស្ទីងជីវិតប្រកបដោយភាពស្វាហាប់អេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើយូយើងធ្លាប់សន្យាជាមួយខ្លួនឯងថានឹងធ្វើជាមនុស្សស្រីឯករាជ្យរឹងមាំ ប៉ុន្តែតាំងពីយើងជួបគេមកយើងខ្លាចជាមនុស្សស្រីដែលរស់នៅគ្មានគោលដៅជីវិតគ្មានភាពឯករាជ្យជាមួយនឹងខ្លួនឯងយករឿងស្នេហាជាធំឥឡូវហ្នឹងក៏នៅតែយកស្នេហាជាធំដដែលរឿងកន្លងហួហៃឈប់គិតតែអាចតែចេះកែប្រែអញ្ចឹងវាល្អហើយវាមិនទាន់ហួពេលទេអញអាចដូចអញពីមុនបានតាស៊ូស៊ូឡើងណា និយាយចឹងទឹកថ្នាក់មុនយើងទៅយើងមានការត្រូវធ្វើតែធ្វើអីរឿងមិនសូវសំខាន់ទេតែចាំបាច់ត្រូវតែធ្វើអញ្ចឹងយើងទៅហើយណា ស្អីអញអាស្បៀងនៅមានមុខមិនសួរអញទៀតទេអាថប់ទៀតហោះការពីគ្នាអញ្ចឹងបានន័យថាអញកំពុងលួចស្រឡាញ់នីកាម៉ានេះមិនមកបដោសាច់រឿងទេហើយវាយ៉ាងម៉េចឆាប់ទៅសុំទោសនីកាភ្លីបើឯងអត់ចង់មានរឿងជាងនេះគិតថាយើងខ្លាចឯងម៉ានេះឯងគិតថាខ្លួនឯងនឹងជាប្រុសពេញតួម៉ានេះ ឯងទេសេរីមនុស្សប្រុសអត់ត្រូវការទៅរកស្រីគ្នាឯងសួរថាកានមកដើម្បីអីទៅសួរម៉ែឯងទៅវាយមកបើឯងខ្លាំងឯងដាក់មកអញនឹងស្រែកថាអញធ្វើបាបស្រីជាតិឯងចោលធ្វើអីមិនកុំវាយមកយើងដឹងថាឯងកំពុងតែស្រឡាញ់មីកាភួយអាស្មានដូចជាឯងនេះ ចង់ទៅស្រឡាញ់គេឯងគិតថាគេយកឯងដែរម៉េចឯងកំពុងតែខឹងមែនទេយ៉ាងណាបើជ្រុលជាស្រឡាញ់គេទៅហើយយាមគេឲ្យបានល្អទៅកុំឲ្យគេធ្វើជាឆ្លឹងតោងទាមយើងទៀតព្រោះថាយើងមិនចូលចិត្តស្រីប្រភេទនឹងទេមនុស្សប្រដេកឯងនឹងមានប្រមាណអ្នកទៀតនៅលើលោកហ្នឹងឯងគួរតែសួរខ្លួនឯងវិញទៅថាមនុស្សល្ងងដូចជាឯងនៅសល់ប្រមាណអ្នកទៀតដែលទៅស្រឡាញ់ស្រីល្ងងដូចជានិកា យើងសុកចិត្តល្ងងតែក៏អត់បោះបង់មនុស្សស្មោះត្រង់ដូចជានីការដែរមិនមែនឆ្លាតដូចជាអ្នកខ្លះតែអាត្មានិយមទេហើយយើង ប្រាប់ឯងឲ្យហើយណាយើងជាមនុស្សប្រុសឈប់ហៅយើងថានាងទៀតបើឯងមិនចង់ត្រូវខាងជានាងទៀត ហើយប្រញាប់ងូតទឹកគេងទៅកុំគិតច្រើនពេកលឺអត់ដឹងហើយកុំដឹងតែមាត់ហើយបើមានអីខុសមកឆានមកក៏បានដែរជើងអនឡាញទេ និយាយជាមួយនីកាអ្នកផ្សេងមិនពាក់ព័ន្ធទេនីកាឲ្យខ្ញុំសុំទោសណារឿងកាត់ពីថ្ងៃមិញខ្ញុំមិនគួរណាធ្វើអញ្ចឹងដាក់នីកាទេខ្ញុំសុំទោសពិតមែនណាពីទូអត់បានធ្វើខុសទេមិនបាច់សុំទោសខ្ញុំទេឈួតមែនគេរុញដួលចង់បាច់ចកេះហើយនៅថាអត់អីទៀតខ្ញុំពិតជាបានធ្វើខុសមែន ខ្ញុំដឹងកំហុសហើយនីកានិយាយប្រាប់ខ្ញុំមួយម៉ាត់មក ថាអត់ទោសឲ្យខ្ញុំបើមិនអញ្ចឹងទេខ្ញុំគ្មានថ្ងៃអត់ទោសឲ្យខ្លួនឯងឡើយខ្ញុំអត់ទោសឲ្យ យើងទៅផ្ទះហើយបាត់ទោះខ្ញុំមិនយកនីកាក៏ខ្ញុំមិនឲ្យអ្នកណាបាននីកាដែរមនុស្សល្អរបស់ខ្ញុំតែងតែអត់ទោសឲ្យខ្ញុំជានិច្ច និយាយអញ្ចឹងនៃការតាក់ទងជាមួយអាបតមែនមិនបានសួរអញ្ចឹងឃើញនៃការចិត្តស្និទ្ធជាមួយនឹងអាបតជាងមុន ខ្ញុំចិត្តតែសួរទៅខ្ញុំជាមួយនឹងបតគ្រាន់តែជាបតភ័ក្រទេ អត់មានអីលើពីនឹងទេមានការអីមែនខ្ញុំស្មានថានិកាភ្លេចខ្ញុំបាត់ទៅហើយ ហើយទៅយកអាបតខ្ញុំភ្លេចបេតូមិនកើតបេតូក៏ដឹងដែរថាខ្ញុំឆ្លាញ់បេតូប៉ុណ្ណា គិតទៅខ្ញុំជាមនុស្សសំខាន់ណាស់ណោះដែលនីការនៅចងចាំអញ្ចឹងពីតូនៅស្រឡាញ់ខ្ញុំមែនអោះខ្ញុំមាន ការរវល់បន្តិចខ្ញុំសុំទៅសិនហើយ ន់តែមិនសบายចិត្តមួយពេលសោះថ្ងៃនេះពីទូគេមកសុំទោសខ្ញុំអញ្ចឹងបានន័យថា គេនៅតែស្រឡាញ់ខ្ញុំគេនៅតែគិតពីខ្ញុំគេនៅតែត្រូវការខ្ញុំតាមមើលទៅការគិតរបស់ខ្ញុំប្រហែលជាអត់ខុសទេគួរតែប្រាប់បត់អត់នោះក្រែងលោកគេសบายចិត្ត អាឡូបតធ្វើអីហ្នឹងកំពុងធ្វើលំហាត់តែមកធ្វើអីគឺយើងមានដំណឹងល្អចំប្រាប់ឯងយើងដឹងហើយមិនបាច់ប្រាប់ទេដឹងយ៉ាងម៉េចរឿងអីរឿងអភិទូនោះវាមិនសុំតួឯងនឹងតែយើងមានអីលើពីឯងដឹងទៀតលើស្អីទៅគឺយើងគិតថា ពិទូគេនៅតែ ស្រឡាញ់យើងហើយគេ នៅត្រូវការយើងដូចមុនអញគិតមើលមើលបើសិនជាគេឈប់ស្រឡាញ់យើងគេមិនមែនមកខ្វាយខ្វល់រឿងសុំទោសយើងដល់ផ្ទះអញ្ចឹងទេតើយូណាអាចភ្លេចភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ ពីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីស្មានជីវិតរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយស្រាប៊ីអានឈើ365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនោមយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង Follow my loot វ៉ាលូតដែលខ្ញុំចូលចិត្តបំផុត Sting ជីវិតប្រកបដោយភាពស្វាហាប់អេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើ យើងមានអារម្មណ៍ថាក្នុងចិត្តគេគឺមានយើងតែម្នាក់គត់ហើយគ្មានអ្នកណាជំនួសតំណែងយើងបានទេគិតតែឯងតើមិនបានជឿជាក់មិនស្នេហាត្រូវតែមានការជឿជាក់លើ គ្នាតើវាបានគង់វង្សតែបើជឿជាក់បែបល្ងងដូចជាឯងទោះជឿជាក់យ៉ាងណាក៏គ្មានថ្ងៃបានគង់វង្សដែរព្រោះគេមិនបានស្រឡាញ់ឯងទៀតទេអញ្ចឹងឯងភ្នាល់អត់ ល់ដាក់អីធ្លាប់ដាក់ទឹកភ្នែកឯងមែនទេនេះឯងកំពុងតែមើលងាយក្តីស្រឡាញ់គេចំពោះយើងហ្នឹង ខ្ញុំជាមនុស្សធម្មតាខួរក្បាលមិនអាចហ្វមាតកាប់រួខ្ញុំជាមនុស្សស្មោហើយល្ងងនេះអញកាត់អីហ្នឹងមិនបានធ្វើមកអញ្ចឹងមើលភ្នែកទៅដូចជាអត់ស្រួលខ្លួនទេអញក្តៅខ្លួនមែនយើងស្ទាបក៏បានតិចមើលហើយ យើងអត់កើតអីទេចង់នៅម្នាក់ឯងមានរឿងអីយើងពួកម៉ាក់គ្នាប្រាប់គ្នាបានតាបើប្រាប់ទៅមិនមែនពួកម៉ាក់ទៀតទេរឿងអីអញ្ចឹងមិនក៏ធ្ងន់ដល់ថ្នាក់លែងជាពួកម៉ាក់នឹងគ្នា គ្មានស្អីទេមិនចង់ដឹងទេរឿងគ្មានប្រយោជន៍ផង សម្រាប់តែឯងកាត់អីថាអត់មានអីទេ ណែបត់នេះមិនក៏អញចាំបាច់ស្រែកខ្លាំងខ្លាំងអញ្ចឹងសំទោសថ្ងៃនេះយើងអារម្មណ៍អត់ល្អខ្ញុំធ្វើអីខុសដាក់គេមែនបានជាគេខឹងអញ្ចឹងគួរលងគេបន្តិចអត់លងបន្តិចទេយ៉ាងណាក៏គេជាពួកម៉ាក់យិនសិនយ៉ាងដែរពេលយើងយំគេលងយើងរហូត បើបបងគេឲ្យនៅម្នាក់ឯងអញ្ចឹងយើងអាចខ្លាចជាពួកម៉ាក់អាត្មានិយម ជាទឹកសណ្ដែកដែលឯងចូលចិត្តហ្នឹងឯងចូលចិត្តតែមិនបានថាចង់ផឹកទេឥឡូវយកអត់ធ្វើអញ្ចឹងបាននេះថាម៉េចចំគ្រាន់តែទិញឲ្យសោះសួរអញ្ចឹងបានន័យថាម៉េចអត់មានន័យឲ្យទេអឺយើងភ្លេចទៅថាយើងជាមនុស្សអត់ន័យណែនេះអញកាត់អីនឹងនិយាយផ្លែផ្លែអញ្ចឹងអត់ស្រួលខ្លួនមែន ចឹងជន់ទៅពេទ្យទេនៅពេលដែលយើងជាមនុស្សអត់ន័យយើងសិនតែបន្ទួចគេចង់យកយើងទៅផ្ញើពេទ្យត្រឹមទៅធ្វើមកយើងអត់តម្លៃនៅក្នុងកាយភ្នែកគេគេបារម្ភពីយើងដែរគ្រាន់តែគេបារម្ភបែបមនុស្សក្រៅបេះដូងបាត់នេះឯងកាត់អីហ្នឹងចឹងជន់ទៅពេទ្យអត់ឈួតទេបានមនុស្សប្រាប់ថាអត់អីហើយនៅចង់ជន់ទៅពេទ្យទៀតម៉េច ចង់ទៅពេទ្យខ្លួនឯងហើយបង្ខំគេឈឺអាំងបានលេះទៅមែនតែយើងបារម្ភឯងមែនណាបើបារម្ភយើងជួយចេញតែឆ្ងាញ់តិចទៅយើងចង់នៅម្នាក់ឯងអញ្ចឹងក៏បានតែទឹកស្ដែកនេះផឹកអស់ផងហាមបោះចោលយើងមានគេក្នុងចិត្ត គេក៏មានមនុស្សក្នុងចិត្តដូចគ្នាគ្រាន់តែម្នាក់នោះមិនមែនជាយើងជាមួយខ្ញុំតិចបានអត់ខ្ញុំរវល់ហើយ រវល់អីខ្ញុំប្រញាប់ទៅជួបគូដណ្ដឹងរបស់ខ្ញុំគូដណ្ដឹងណានេះការស្គាល់រួចហើយចៃដារួនត្រូវហើយចាំមិនបានខ្ញុំអត់ដឹងចាំបាច់ប្រាប់ឲ្យដឹងដែរយើងត្រូវជាស្អីនឹងខ្ញុំ ហើយចោរឿងការប្រយុទ្ធនោះដែលពេលទូមកសុំតោះខ្ញុំដាក់ផ្ទះ ពេទូនៅបារម្ភពីខ្ញុំពេទូនៅកាត់ដោះខ្ញុំពេទូនៅស្រឡាញ់ខ្ញុំមនុស្សស្រីទាំងអស់សុទ្ធតែគិតដូចនីកាអញ្ចឹងទាំងអស់មែនទេគេគ្រាន់តែធ្វើល្អដាក់តែងទូចថាគេស្រឡាញ់ហើយយប់នោះខ្ញុំអត់បានបារម្ភពីនីកាទេខ្ញុំគ្រាន់តែទៅសុំទោសដើម្បីលុបលាងកំហុសតែប៉ុណ្ណោះគិតថាពាក្យសុំទោសហ្នឹងអាចលុបលាងបានគ្រប់យ៉ាងមែនខ្ញុំអត់ដឹងទេលុបមិនបានកុហកទេសំណាងហើយដែលគេទៅសុំទោសនោះ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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងលាក់តក្រលេខ3លូតលាស់ដោយភាពរីករាយស្រា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិនថាទឹកនោមយូនីត្រៃប្រភេទ Premium គុណភាពស្វេដង Follow Valut Follow Valut ដែលខ្ញុំចូលចិត្តបំផុត ស្ទីងជីវិតប្រកបដោយភាពស្វាហាប់អេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើយូអញ្ចឹងគួរតែអរគុណខ្ញុំអរគុណអរគុណដែលបង្រៀនឲ្យខ្ញុំស្គាល់មនុស្សប្រុសថោកទាបដូចជាយើង ថ្ងៃក្រោយខ្ញុំអាចនឹងដឹងមុនបើជាបានខ្ញុំនឹងជានេះមករញ៉េរញ៉េជាមួយសនសាខ្ញុំអីទៀតហើយអឺគ្មានអីទេអូននេះបងក៏ប្រាប់ថាចង់វិលទៅរកអ្នកចាស់វិញណាអ្នកចាស់គ្មានតម្លៃអីដើម្បីឲ្យយើងវិលត្រឡប់ទៅរកគេវិញនោះទេស្ដាប់ឮអត់ឬមើលក៏អត់តន់យល់ទេ បើអត់តន់យល់ទេចាំខ្ញុំជួយបកស្រាយឲ្យមិនបាច់ទេខ្ញុំយល់ហើយល្អហើយដែលលើកនេះនីកាយល់ខ្ញុំគិតថាលើកនេះនីកាលែងមករញ៉េរញ៉ៃជាមួយខ្ញុំទៀតអរគុណដែលនីកាធ្វើបាន គ្នាបានដែរនេះគេអត់ស្ដាយពេលវេលាដែលខំស្លាញ់គ្នាទេ ពេលវេលាគ្រាន់តែជាការពិសោធន៍ចិត្តមនុស្សទេហើយស្នេហានឹងទោះកាត់ឡើងវែងឬខ្លីក៏ដោយបើគេជាមនុស្សគេគង់តែក្បត់ទេបណ្ដោយគេទៅទៅអញគ្រាន់តែបាត់បង់មនុស្សក្បត់ម្នាក់ប៉ុន្តែវាវិញបាត់បង់មនុស្សស្មោះត្រង់ដូចអញចឹងបើវាល្ងងចង់តែចោលមនុស្សល្អដូចជាអញអញត្រូវតែធ្វើជាមនុស្សឆ្លាតឲ្យវាទៅ ប់យំទៅលើកណាក៏យំដូចកូនក្មេងដែរមនុស្សរស់នៅជាមួយនឹងការចងចាំតែបើការចងចាំខ្លះធ្វើឲ្យយើងឈឺកុំព្យាយាមរំលឹកពេកតែត្រូវសន្យានឹងខ្លួនឯងថាកុំឲ្យវាកើតឡើងម្ដងទៀត មិនទៅអាចឈប់គិតពីគេបានស្រឡាញ់ខ្លួនឯងច្រើនច្រើនព្យាយាមធ្វើអីឲ្យខ្លួនឯងខ្លាចជាមនុស្សរឹងមាំពេលទំនេរអានសភៅធ្វើលំហាត់ប្រាណហើយញ៉ាំអាហារបានទៀងទាត់មិនបានឯងដឹងរឿងទាំងអស់ហ្នឹងអញអ្នកប្រាប់ជាងហ្នឹងផ្លេចហើយបាត់ធ្លាប់ស្លាញ់គេអត់ ហើយគេធ្លាប់ធ្វើឲ្យឈឺចាំចឹងអត់ធ្លាប់ស្រឡាញ់តែគេអត់ដែលធ្វើយើងឈឺទេព្រោះតែគេអត់ដឹងបើយើងឈឺឈឺព្រោះយើងរើគេខ្លួនឯងតើយូរប៉ុណ្ណាអាចភ្លេចស្នេហាខ្ញុំជាមនុស្សធម្មតាខួរក្បាល ឃើញនឹងទៀតតែបើអាចយកតែបោះចោលតែម្ដងទេ ឲ្យសូជួបមនុស្សមិនល្អចាត់ទុកថាគ្រូចាប់ពីពេលនេះលែងខឹងលែងឆ្លួងព្រោះអ្នកដើរហួងព្រំដែន គុណកមុំរបស់ខ្ញុំតែម្នាក់ហើយខ្សែដៃនេះគឺបញ្ជាក់ថានីការជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្ញុំស្រឡាញ់តែខ្ញុំម្នាក់បានហើយណាពេលពួកយើងរៀនចប់ពួកយើងនឹងរៀបការជាមួយគ្នា ចាំយើងធ្វើឲ្យយើងឈឺចិត្តកុំរំលឹកវាទៀតអីក៏ពីលឿនណាស់ណោះបនីតែល្អហើយដែលចេះចាំមកអញដឹងអត់មនុស្សស្រីដែលគ្មាននរណាអាចធ្វើបាបផ្លូវចិត្តបានគឺជាមនុស្សស្រីដែលរឹងមាំហើយមានការគិតបែបម្ចាស់ការលើខ្លួនឯងអ្វីដែលសំខាន់អាចរីករាយជាមួយនឹងជីវិតមិនចាំបាច់ពឹងប្រងណាទេអាចភ្លេចស្នេហា ជាមនុស្សធម្មតា ខួរក្បាលមិនអាចហ្វងបានព្រោះខ្ញុំជាមនុស្សស្មោហើយលោកតើបោតាំស្នេហ៍ខាតអូខ្ញុំខាយើងអរគុណអញហាមដែលនៅក្បែរយើងគ្រប់ពេលផ្ដល់កម្លាំងចិត្តដល់យើងគ្រប់ពេលយើងស្រឡាញ់អញ ស្រឡាញ់ទៀតហើយស្រឡាញ់នឹងបាននេះធ្វើម៉េចវិញ មួយមកចឹងថតឲ្យខ្ពស់ហ៎ចង់ខ្ពស់ឡើងលើដើមឈើចាំយើងថតអានសម្រាប់ថាចេះថតអត់ហ្នឹងចំចង់មើលងាយមែនមកដែលខ្លាចចង់បាន1ម៉ែត្របានញញឹមតិចមកដល់ស្តាយមកមួយទៀតញញឹម ឡាញ់យូរហើយតែពួកយើងអត់អាចលើពីមិត្តភក្តិទេតែយើងស្រឡាញ់អញណានីកានីកាស្មានថាអត់ពីអ្នកចាស់ទៅគេអាចមកស្រឡាញ់យើងស្មានថាអត់ពីអ្នកចាស់ទៅយើងអាចចូលក្នុងជីវិតរបស់គេបានតាមពិតយើងគ្រាន់តែជាមនុស្សរំខានម្នាក់យើងសុំទោសដែលយើងអត់អាចស្រឡាញ់អញបានណាគេនឹងដូចប្រហែលប្រហែលមនុស្សល្ងងដូចជានីកានោះគ្មានថ្ងៃឈប់ល្ងងទេហើយក៏គ្មានថ្ងៃកាត់ចិត្តពីយើងបានដែរឈប់ អញត្រូវប្រាប់យើងសិនថានីកាណីណាអញនឹងមកដូចជាយើងពីក្មេងមែនបាទយើងត្រូវប្រាប់លេងដាច់ទេមិនលេងលេងអត់ទោះតែអញប្រាប់យើងបានយើងលេងហើយលេងដាច់យើងទៅញ៉ាំថ្នាំអ្វីអាចផ្លិចសងសាចាស់តើផ្លូវណាខ្លាំង គ្មានដនស្នេហាដានជើងមិនតន់នឹងសឹកក្រឡាគេដាក់សញ្ញាខ្វែងលេងអោយទៅហូហូគេទុកខ្ញុំដូចក្រដឹងជូតមក បន្ទាប់ក៏បដូរថ្មីទៅគិតថាខ្ញុំគ្មានបេះដូងត្រឹមត្រូវតើបគិតចង់ទៅ ឬក៏ចង់នៅ តាមចិត្តគេតើ ជាមនុស្សស្មោ そう